ចាស់នេះប្រមាណដងបន្តិចបែបនេះបន្តិចបែបនោះធ្វើស្អីក៏មិនកើតដែរគ្មានបានកើតសោះគ្រាន់តែលើកចានប៉ុណ្ណឹងនេះលោកខាបែកប្រមាណដងតិចបែបនេះតិចបែបនោះលើកអីមិនកើតគ្មានបានកើតសោះលើកតែប៉ុណ្្នឹងសោះឲ្យឲ្យបងសុំតើណាបងអត់ប្រយ័ត្នចាំបងហើមវាយនឹងចេញវិញណា ផងអ្នកស្រីខ្ញុំសុំទោសណាណែហេតុអីមិនឯងធ្វើការចេះប្រយ័ត្នសោះចឹងឬមួយក៏ឯងចាំឲ្យខ្ញុំឯងកាត់ប្រាក់ខែឯងមែនទេគាត់តែកាន់ចាំមិនដឹងសោះធ្វើឲ្យបែកដែរឯងមិននៅផ្ទះនេះយូរអីគាត់តែយកខ្លាំងឯងមិនបើធ្វើប្រហែលចឹងខ្ញុំសុំទោសណាលោកប្រន់អ្នកស្រីខ្ញុំអត់មានចេតនាឲ្យវាធ្លាក់បែកទេណាមួយថ្ងៃមួយថ្ងៃតើបែកចាស់នេះប្រហែលដង មន្ទីរបែបនេះមន្ទីរបែបនោះធ្វើស្អីក៏មិនកើតដែរគ្មានបានកើតសោះគ្រាន់តែលើកចានប៉ុណ្ណឹងនេះខែនេះខ្ញុំបង្កាប់ប្រាក់ខែឯងចំណូលថ្លៃដែលឯងធ្វើឲ្យបែកចានខ្ញុំបើយើងមិនធ្វើបែបហ្នឹងណាឯងក៏វាមិនចេះប្រយ័ត្នដែរលោកប្រអ្នកស្រីកុំកាត់ប្រាក់ខែខ្ញុំអីណាខ្ញុំសុំបងមិនបាច់តវ៉ាអីទាំងអស់តែយើងថាកាត់ក៏យើងកាត់អី បើឯងមិនពេញចិត្តណាឯងអាចឈប់ធ្វើការបានយើងនឹងស្រួលរកដល់ថ្មីមកជំនួសឯងចានដែលយើងយកមកយើងរកដល់កន្លងយកឈាមមិនមែនតែសុំគេបានទេឯងធ្វើឲ្យបាយរបស់ក្នុងផ្ទះសឹងរងថ្ងៃបើយើងមិនកាត់ប្រាក់ខែឯងទេឯងមិនចេះប្រយ័ត្នទៅថ្ងៃហ្នឹងឯងបែកប៉ុណ្ណឹងចុះតែឯងនឹងឲ្យអស់ប្រហែលទៀតហាលោកស្រី ត្រូវផ្ញើលុយទៅផ្ទះខ្ញុំសុំបងណាអ្នកផ្ទះខ្ញុំត្រូវការលុយចាំបាច់កុំកាត់ប្រាក់ខែខ្ញុំអីណាខ្ញុំសន្យាថាខ្ញុំនឹងខំប្រឹងធ្វើការឲ្យមិនឲ្យវាកើតឡើងចឹងទៀតទេណាលោកប្រអ្នកស្រីឯងប្រយ័ត្នដែរឯងប្រយ័ត្នរឿងអីពាក្យសុំទៅអាចចេះអស់ហេ ខ្វល់ទេបើសិនជាវានឹងចង់ធ្វើការងារនឹងបន្តឯងនេះត្រូវតែឲ្យយើងកាត់ប្រាក់ខែរបស់ឯងធ្វើស្អីហ៎កុំមិនចាប់យ៉ាសោះគ្មានបានការសោះ ទៅនៅម៉ែនឹងម៉ាក់អូនណាបងថាឲ្យកូនលេងទៅណាចាំពេលទៅដល់សាលាចាំយើងឲ្យជួយលេងក៏បានដែរចឹងក៏បានដែរតោះទៅសាលាចឹង អង្គមិនដាល់កោមិនមើលទេហីបើខ្ញុំជន់ប្រាំមិនតន់ណាអង្គមិនដឹងជាយ៉ាងម៉េចទេខ្ញុំសុំទោសក្មួយព្រោះមិញខ្ញុំវាអត់ស្រួលខ្លួនខ្ញុំវិលមុខបានបានមើលឡានរបស់ក្មួយអង្គនឹងអត់បើសិនជាខ្ញុំបុកអង្គមិនដឹងថាមានរឿងអីកើតឡើងទេឡានខ្ញុំកំពុងតែបើកអង្គបដាកម្មមិនប្រយ័ត្នបើប៉ះត្រូវនឹងឡានខ្ញុំបុកអង្គនេះខ្ញុំមានអ្នកទទួលខុសត្រូវអង្គនឹងទេខ្ញុំថាអង្គណាធ្វើល្បិចចោលខ្ញុំសាំងលុយច្រើនជាង ឡានខ្ញុំអត់សូវធំទេបើអ៊ំចង់បដើកង់ចូលលក់ឡានកូនតរើបដើចូលទៅបានលុយច្រើនឡានខ្ញុំសុំទោសក្មួយអ៊ំអត់មានកំណត់អញ្ចឹងទេក្មួយខ្ញុំប្រាប់អ៊ំណាបើមានរឿងអីខ្ញុំមិនទទួលខុសត្រូវទេព្រោះអីខ្ញុំនេះវាមិនបានខុសទោះអ៊ំយ៉ាងម៉េចក៏ដោយជារឿងរបស់អ៊ំខ្ញុំប្រាប់អ៊ំណា ថ្ងៃក្រោយទៀតតំឲ្យខ្ញុំឃើញមកអ៊ំឲ្យសោះសោះយ៉ាងព្រឹកហ្មងនេះសំណាងហើយដែលវាគ្រាន់តែប៉ះ តែបើសិនជាឡានហ្នឹងប៉ាអីផ្សេងវិញណាឡានហ្នឹងច្បាស់ជាលោកមិនខានទេបើនឹងអីសយម៉េះដើរមកវិញយកផ្លេកមកជាមួយហ៎បាទហើយតើយើងចាប់ទៅធ្វើឲ្យគេសយទាំងព្រឹកមនុស្សអីចង្រៃម៉េះ បង្កើតយ៉ាងម៉េចនឹងអាមួយនេះខុសធ្វើការក៏មិនត្រូវនេះការងាររួមក្រុមហ៊ុនជាមួយគ្នាដល់ពេលធ្វើខុសអានតំណែងផុសគ្នាទៅវិញទៅមកហើយ នេះក៏ខុសដែរឯកសារទៅរៀបចំឲ្យអតិជនបើជាច្បាស់លាស់សោះ ខ្ញុំបានប្រាប់លោកហើយតើថាធ្វើវាបានត្រឹមត្រូវហើយឯកសារនោះចេញមកខុសទាំងអស់ខ្ញុំមិនដឹងទេខ្ញុំធ្វើតាមអ្វីដែលថ្នាក់លើដាក់មកខ្ញុំតែប៉ុណ្ណោះរឿងផ្សេងខ្ញុំមិនដឹងទេហេតុអីក៏មិនបានខ្ញុំក៏មានចំណែករួមការងារមួយនេះដែរខ្ញុំសួរថាខ្ញុំគ្មានសិទ្ធិស្ដីឲ្យលោកមែនទេ ផ្លែឈើអូនកែសៃអូនអាស័យម៉ាក់អ្នកទាំងពីរទិញឲ្យញ៉ាំណាញ៉ាំហើយចាំលេងតណាក្រែបងរងតៃថាខ្ញុំមិនចូលចិត្តញ៉ាំផ្លែប៉ោមមិនក៏បងយកឲ្យខ្ញុំទៀតថ្លន់ទេអីខ្ញុំប្រាប់ឲ្យទៅយកផ្លែឈើដែលខ្ញុំចូលចិត្តណាទៅទៅលឿនណាខ្ញុំចង់ញ៉ាំផ្លែឈើផ្សេងវិញទៅយករបស់ផ្សេងមកឲ្យខ្ញុំឥឡូវណាទៅយកទៅដោះកងឲ្យនឹងយ៉ាអ៊ូឲ្យខ្ញុំណាតែទៅដោះកូនយ៉ាអ៊ូអស់ឲ្យអូន នៅតែផ្លែប៉ោមហ្នឹងចង់អូនញ៉ាំសិនណាណាណាកុហកបាននិយាយថាខ្ជិលគឺខ្ជិលទៅចាំមើលខ្ញុំនឹងប្រាប់ប៉ានឹងម៉ាក់ឲ្យដេញមកឯងចាញ់ហ្មងភីឌីស្យូថ្មីមានផ្សំអាជីនីននិងវីតាមីនធម្មជាតិ K2 ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រក្សាគម្លាតនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់ នឹង Manchester City រៀងជានិច្ចដើម្បីផ្ដល់ធមពលដល់អ្នកកុំព្រីយ៉ាំវល់ស៊ីមឡា Gen IQ ថ្មី ក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែលាក់ទឹកក្រលេខ3ជំនួយដល់ការអភិវឌ្ឍខួរក្បាលនិងរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយមានគុណប្រយោជន៍7យ៉ាងក្នុងកំប៉ុងតែមួយទឹកដោះគោឆៅនេះស្លេកសញ្ញាខ្លាឃ្មុំរូបមន្តថ្មីញ៉ាំអីឡើយនេះ ចាំខ្ញុំទៅយកថ្មអ្នកទាំងពីរណា 就会带。 教我。 ប្រាប់ទៀតថាកុំឲ្យទៅដល់រែងជាមួយគេអត់ស្ដាប់ម៉ាក់សោះមើលលើកដែរខ្ពស់ទីមើលម៉ាក់សុំមើលទីមកគុណអូយម៉ាក់ដឹងហើយកូនម៉ាក់ដឹងហើយម៉ាក់ឈឺដៃអញ្ចឹងម៉ាក់ប្រាប់ថាកុំឲ្យទៅលេងមួយគេឃើញទេតបួនអញ្ចឹងនេះចេះដួលតែបន្តិចហើយបើសិនជាប៉ារបស់កូនមកឃើញម៉ាក់ច្បាស់ជាងំខានទេកូនទាំងស្អី ហេតុមីបានមានរឿងអាស្នាក់ហ្នឹងគឺគឺខ្ញុំថាឈប់លេងហើយតែពវាមិនឲ្យខ្ញុំឈប់ហើយវាខឹងក៏ឆានខ្ញុំទៅបានទេបានទេឥឡូវម៉ាក់ប្រាប់លើកក្រោយទៅលេងជាមួយអ្នកណាក៏ដោយបើសិនជាគេវាយកូនណាកូនត្រូវតែវាយវិញហើយបើសិនជាគេជេរក៏ត្រូវតែជេរគេវិញដែរកុំឲ្យចេះអ្នកណាឲ្យសោះស្ដាប់បានទេចាម៉ាក់ដើម្បីថ្ងៃក្រោយកុំឲ្យគេធ្វើបាបកូនទៀត ថ្ងៃក្រោយបើសិនជាវាធ្វើបាបខ្លួនឯងបានវាត្រូវនៅធ្វើអញ្ចឹងអ្នកណាក៏ដោយវាយកូនណាកូនវាយវាវិញទៅដៃពីរមានដូចតែគ្នាកូនកុំមកធ្វើអង្គុយយំអញ្ចឹងចាបាត់មកខ្ញុំដឹងហើយអូយដៃកូនម៉ាក់អើយដៃកូនម៉ាក់អង្គុយណាទៅជាអញ្ចឹងសោះលបុអត់ចេះអត់ចេះហើយហ្មងណាឈប់លេងណាកូននៅមុខផ្ទះយើងមានទេបើចង់លេងនាំប្អូនលេងនៅមុខផ្ទះយើងនឹងទៅលឺអត់កូនចា ក៏អញ្ចឹងដែរបែកតនេមិនចេះនាំកូនយើងនេះក្នុងផ្ទះខ្លះទេគាត់តែសង្កត់ក្នុងផ្ទះបែកហ្នឹងឯងដឹងថាមានការងារអីគេខ្លះទេចាំមើលតែអ្នកប្រុសឯងមកវិញណាឃើញគេសៃហើយនឹងរាំងសៃមានដៃឈាមអញ្ចឹងឯងឯងបើគាត់ជំងត់មិនខានទេរោរឿងដាក់ខ្លួនណានាងការងារបើមិនប្រាប់ឲ្យធ្វើគឺមិនធ្វើទេអញ្ចឹងឯងនឹងមានមុខចង់ដាក់ប្រាក់ខែទៀតណាអុយឈឺម៉ាក់ ធ្យូថ្មីមានផ្សំអាជីនីននិងវីតាមីនធម្មជាតិ K2 ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រក្សាគម្លាតនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់វើនៅ Manchester City រៀនជានិច្ចដើម្បីផ្ដោតធម៌ពលដល់អ្នកកុំព្រាយ៉ាមវឹកស៊ីមឡាហ្គេន IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែលាក់ទឹកក្រលេខ3ចំនួនដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយ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 ថ្ងៃមួយថ្ងៃតើបែកចាស់នេះប្រមាណដងបន្តិចបែកនេះបន្តិចបែកនោះធ្វើស្អីក៏មិនកើតដែរគ្មានបានការសោះគ្រាន់តែលើកចានប៉ុណ្ណឹងនេះលោកខាបែកប្រមាណដងតិចបែកនេះតិចបែកនោះលើកអីមិនកើតគ្មានបានការសោះលើកតែប៉ុណ្្នឹងសោះឲ្យឲ្យបងសុំតើណាបងអត់ប្រយ័ត្នចាំបងហើមបាយនឹងចេញវិញណា ឯងចាំឲ្យខ្ញុំឯងកាត់ប្រាក់ខែឯងមែនទេគាត់តែកាន់ចាំមិនដឹងសោះធ្វើឲ្យបែកដែរឯងមិននៅផ្ទះនេះយូរអីគាត់តែយកខ្លាំងអីតែបើធ្វើប្រហែលចឹងអានអីសំតងមែនហាធ្វើការមិនចេះប្រយ័ត្នសោះអានកាត់ប្រាក់ខែមែនធ្វើការនៅនេះហ่ะយូរហើយមិនក៏ប្រហែលមែនហាលុយប៉ាម៉ាក់ខ្ញុំទិញមិនមែនលុយបងឯងអ្នកទិញទេអូនកុំនិយាយលឺអីណាកុំប្រាប់លោកប្រុសអ្នកស្អីអី បើមិនអញ្ចឹងគាត់នឹងកាត់ប្រាក់ខែមកទៀតអីចាំមើល ខ្ញុំនឹងប្រាប់ពួកគាត់ឲ្យកាត់ប្រាក់ខែបងឯងហ្មងកុំអីណាអូនប្រាក់ខែបងតិចណាបងសុំបងណាអូនណាបានខ្ញុំចង់បិទមាត់ខ្ញុំចង់ស្ដាប់ប៉ាមកខ្ញុំប្រាប់ថាបើឃើញបងនេះធ្វើកម្មកើតណាឲ្យខ្ញុំទៅប្រាប់គាត់ឲ្យដេញក្បាលបងឯងចោលហ្មងយកអ្នកថ្មីមកកុំឲ្យទៅមុខទៅមាល់ទៀតកុំអីណាអូនបងសុំបងណាកុំនិយាយមួយខ្ញុំប្រមងបងឯងនេះចេញទៅ បើមុនជើខ្ញុំមានរឿងធំអីចាសីម៉ាក់ថាថ្ងៃនេះកូនលេងទូរស័ព្ទច្រើនពេកទេណាអ្នកគិតមើលសភៅមើលអីខ្លះហ៎សាលារៀនគេបិទហើយម៉ាក់ teacher បានប្រាប់ថាឲ្យនៅផ្ទះសិនចាំពេលជិតដល់ថ្ងៃចូលរៀនណាចាំកូនមើលសភៅក៏បាន ដែរហើយចាស់កូនអត់មានគិតចេះរៀនខ្លួនឯងខ្លះហ៎អត់ទេម៉ាក់កូនធុញណាគេសៃពេលបានកូននិយាយអញ្ចឹងម៉ាក់គិតថាកូនណាគួរតែខំរៀនកុំគិតតែលេងច្រើនពេកខ្ញុំក៏ចង់លេងទៀតដែរតែម៉ាក់ថាកូនទាំងពីរនេះក៏អាចរៀនតាមអនឡាញបានដែរតាអីម៉ាក់គិតថាកូនទាំងពីរនេះគួរតែបើកកម្មវិធីគេបង្រៀននៅកុំខំកូននេះមកវា ទុកឲ្យកូនសម្រាប់គូក្បាលខ្លះទៅ ពេលទំនេរចាំឲ្យរៀនក៏បានដែរអូនដឹងហើយតើថាសាលាគេប្រអប់ហើយអញ្ចឹងកូននៅផ្ទះមានពេលរៀនច្រើនចាំបាច់អីដល់ថ្នាក់បង្ខំឲ្យកូនរៀននេះប៉ុន្តែអូនខ្លាចអូនខ្លាចថានៅពេលដែលពួកគេលេងច្រើនទៅ គេឈប់រៀនទាំងអស់នេះខ្លាចធ្វើអីទៅកូនយើងចេះប្រើទូរស័ព្ទហើយ ការរៀនតាមអនឡាញគេក៏ចេះមើលដែរអូនណាកំប្រួយពេកបណ្ដោយកូនខ្លាចទៅ បងថាមិនអីគឺមិនអីហើយស្លាយលោកប៉ាពេញបេះដូងលោកប៉ាគាត់និយាយត្រូវចាំពេលត្នេចាំកូនរៀនក៏បានដែរគ្រាន់តែពេលនេះណាកូនអត់ចង់រៀនចាំពេលផឹកណាកូននឹងរៀនឲ្យម៉ាក់មើលហ្មងកូនណាក៏ចឹងដែរម៉ាក់ឆ្លាតសត្វណាស់កូនប៉ាធ្វើអីដែលកូនស្រឡាញ់នឹងចូលចិត្តហើយពេលទំនេរឲ្យរៀនក៏បានដែរណាអូខេទេចាប៉ាឥឡូវអញ្ចឹងម៉ាក់ថៃនឹងប៉ាទៅបន្ទប់សិនទៅណា កូនឆាប់គេងណាកុំលេងហ្គេមឆាប់ពេកទេចាទៅណា Good night ម៉ាក់ Bye bye Bye bye លោកយាយមិនណែនទេអឺអត់ស្គាល់ទេបងសៃគេលោកយាយម្នាក់ហ្នឹងហើយជិះចូលឡានប៉ាយើងថ្ងៃមុនអូអូនអញចាំបងហ្នឹងឯងបងទៅដេញគាត់បន្តិចអូខេយាយមកថាអីមកផ្ទះខ្ញុំយាយមករើអីចាយចៅចង់មកលួចអីមែនទេថ្ងៃមុនដើរចូលឡានប៉ាខ្ញុំហើយឥឡូវចង់មកលួចអីទៀត អត់ទេចៅយាយអត់បានលួចអីទេយាយមករើសតែអីចាយទេចៅធ្វើក៏ដោយចេញចេញភ្លាមណាតែយាយសុំរើសអីចាយតែបន្តិចទេចៅអូយតែយាយចេញទៅវិញហើយចៅស្អីក៏មិនអាយរើសដែរចេញឲ្យលឿនណាចេញឲ្យលឿនបាច់រើសបាច់អីទេនៅមកមកអីទៀតមិនឆាប់ចេញទៅចេញឲ្យលឿនណា ផ្លែឈើពុកយកពីស្រុកមកផ្ញើណាកូនណាយកទៅទុកមកកូនចាអមពុកចាំបាច់យកមកធ្វើអីថ្ងៃក្រោយពពុកមកចង់មកលេងមកលេងតែខ្លួនបានហើយខ្ញុំមិនចង់ឲ្យពុកពិបាកទេណាពុកមកអំពេញយូរយូរម្ដងហ្នឹងនឹកកូនហើយចៅហ្នឹងបានពុកមកដៃតែទេវាមិនកើតផ្លែឈើនៅក្រោយផ្ទះយើងហ្នឹងណាពុកយកមកផ្ញើទៅព្រោះអីកូនឯងនៅអំពេញនេះញ៉ាំសិតតែផ្លែឈើសម្បូរជាតិគីមី ចឹងបានញ៉ាំផ្លែឈើស្រុកយើងទៅវាអត់មានគីមីបានហើយបងកុំនិយាយច្រើនពេកបើសិនជាពុកគាត់មកលេងហើយមានរបស់ផ្ញើអញ្ចឹងក៏ល្អដែរយើងវាមិនសូវអត់លុយច្រើនផងតាមតែចិត្តគាត់ទៅចុះពុកនៅផ្ទះសុខសប្បាយទេពុកអាពុកសុខសប្បាយអីប៉ុន្តែមនុស្សចាស់កូនអើយមួយថ្ងៃកាត់មួយថ្ងៃកោតែប៉ុណ្្នឹងហើយពុកនៅនោះក៏តនេនឹកពួកកូនឯងហ្នឹងបានពុកឡើងមកលេងហ្នឹងណាមើលហើយឥឡូវចៅចៅធំមក ណែចៅចៅមកមកនេះមកតាសុំថើមបន្តិចមើលធំធំអស់ណាកូនស្រីតឹងគុយចិត្តតាបន្តិចទៅណាអត់ទេមកចៅមើលតាសុំអោបបន្តិចមើលពុកខ្ញុំថាមិនបាច់ទេអឺចាំយប់ចាំខ្ញុំឲ្យកូនកូនតលេងមួយពុកណាព្រោះអីឥឡូវប្រហែលជាគ្នាមិនសូវសិស្សស្នាមួយពុកទេរាំងសៃគេសៃនោះកូនតាខំមកលេងណាទៅគួយចិត្តតាតិចណាកូនណាអត់ទេ រឿងរបស់បងបងយកលុយនេះទៅរកស៊ីជាមួយពុកម៉ាក់បងនៅខាងក្រៅបងប្រៅអូនហើយតើមិនក៏អូនមកសួរបងទៀតតែខ្ញុំមិនជឿបងឆាប់ប្រាប់ខ្ញុំមកថាបងយកលុយទៅណាឬមកគេទៅឲ្យពុកចំណាយពុកដែលបងឲ្យរកខែមិនមែនកើតលក្ខណៈនេះទេឬមួយក៏បងយកតាណាផ្សេងបងមិនប្រអូនតាមត្រង់ហើយតើអីតែខ្ញុំមិនជឿមិនជឿជារឿងរបស់អូនលុយបង បងយកទៅបំបិតរស់ស៊ីជាមួយពួកម៉ាក់ជាប្តីប្រពន្ធនឹងគ្នាគ្រាន់តែលឿងលុយប៉ុណ្ណឹងហេតុអីក៏មិនប្រាប់ខ្ញុំកុំមកសម្លុតត្រឹមលុយប៉ុណ្ណឹងរឿងវាគ្មានអីទៅឆ្លោះគ្នាទេ បងមិនមែនយកលុយទៅបំផ្លាញទេគឺបងយកលុយទៅរកស៊ីស្ដាប់បានទេ ថាយកទៅរកស៊ីខ្ញុំមិនចង់ជួយជាមួយបងទេព្រោះពួកគាត់មកលេងតែបងឯងបងឯងអ្នកធ្វើខ្ញុំខានចឹងធ្វើឲ្យខ្ញុំឯងជួយជាមួយតតែបានកុំយករឿងគ្រួសារបងមកពាក់ព័ន្ធជាមួយបងឲ្យសោះ ពេលនេះពុកគាត់មកលេងធ្វើអីឲ្យប្រយ័ត្នតិចពុកគាត់ចាស់ហើយបងមិនចង់គាត់កាត់ជើងទេអូនកុំធ្វើរឿងតូចឲ្យខ្លាចជារឿងធំខ្ញុំមិនខកខាំងមានអ្នកណាមកលេងទេសំខាន់គឺបងឯងតែសារតែរឿងលុយនេះគឺអ្នកនឹងខ្ញុំបងមកឯងយកខ្ញុំតាមត្រង់ទៅខ្ញុំមិនខឹងដែរនេះដល់តាមប្តីប្រពន្ធជាមួយគ្នាហើយមកដល់លាក់លុយជាមួយខ្ញុំទៀតមែនបានហើយឈុំនិយាយទៅ Hmm. ធ្យូថ្មីមានផ្សំអាជីនីននិងវីតាមីនធម្មជាតិ K2 ជួយដល់ការលូតកម្ពស់កាន់តែប្រសើរត្រឹមតែ8សប្តាហ៍រក្សាគម្លាតនៅឆ្ងាយពីគ្នាដើម្បីសុវត្ថិភាពអ្នកនិងមនុស្សជាទីស្រឡាញ់វើនៅ Manchester City រៀនជានិច្ចដើម្បីផ្ដោតធម៌ពលដល់អ្នកកុំព្រីយ៉ាមវល់ស៊ីមឡាហ្គេន IQ ថ្មីក្មេងកាន់តែរឹងមាំរៀនសូត្រកាន់តែពូកែលាក់ទឹកក្រលេខ3ចំនួនដល់ការអភិវឌ្ឍខួរក្បាលនៅរាងកាយកាន់តែប្រសើរលាក់ទឹកក្រលេខ3លូតលាស់ដោយភាពរីករាយ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 ក្រូចនេះឆ្ងាញ់ណាស់ណាយ៉ាងសៃគេសៃមិនក៏បោះសបកក្រូចចោលពេញដីចឹងអូនបើបងឃើញហីបងព្រមបោះទៅតែធុងសម្រាប់មានតាអូននោះនៅខាងនោះមិនក៏អូនបោះពេញអត់ចឹងហើយវាថៃចុះបើបងបោះម្ដងទៀតទៅយ៉ាងម៉េចហ៎មិនបានទេបើខ្ញុំមិនបោះបែបនេះបងមានកាយធ្វើខែរងថ្ងៃនេះកាយងាញ់ អ្នកបំរើអញ្ចឹងណៃបោះទៅមែនហើយគ្រាន់តែការងារបោះតែប៉ុណ្្នឹងសោះក៏ពិបាកដែរណែបើថាចង់តវ៉ាជាមួយខ្ញុំណាចាំខ្ញុំទៅប្រាប់ប៉ានិងម៉ាក់ឲ្យគាត់ដឹងថាបាយនេះខ្ជិលគ្រាន់តែការងារបោះតែប៉ុណ្្នឹងសោះហ្នឹងណាបើចង់ខ្ញុំប្រាប់ហ៎បអត់បើចង់ឌឺខ្ញុំហ៎អត់ទេអូនអត់ទេបងបោះក៏បានដែរណាបងបោះក៏បានដែរនៅមើលអីទៀតមិនកុំបោះទៅ ធ្វើការអ្នកបំរើគេសោះតវ៉ារហូតបើបងមិនពេញចិត្តណាឈប់ទៅបាច់ធ្វើអីទៀតទេតបងសៃទៅរត់លេងនៅខាងនោះល្អជាងកុំតែមើលមុខគាត់យូរពេកខ្ញុំធុញណាអឺមែនហើយតោះយើងចាំមកចាំមកចាំមកចាំមកចាំមក កុំលេងមួយវាឲ្យមកលេងជាមួយយើងវិញអត់ទេលេងនៅនឹងហើយមិនលេងជាមួយគេទេមិនលេងជាមួយខ្ញុំសบายជាងលេងជាមួយវាប្រយ័ត្នអត់ចាំទីឲ្យថ្ងៃមុនយើងលេងវាអត់ចាំទីឲ្យយើងទេកុំនិយាយចឹងអីយើងសុទ្ធតែជាមិត្តភក្តិនឹងគ្នាតើយកលេងជាមួយវាទេមកសុកនេះកុំលេងជាមួយវាអី ឯងចង់លេងជាមួយណាគេជារឿងឯងមិនចាំបាច់មកប្រមូលគេយើងមិនចង់ឲ្យសុកនេះមកលេងជាមួយឯងទេព្រោះពីអ្នកបងប្អូនឯងលេងញាក់គេណាកុំមកថាយើងណាឯងនឹងឲ្យថាយើងមុនព្រោះឯងមិនចង់ទាយើងទៅអីយ៉ាងម៉េចឯងច្រើននឹងថ្ងៃមុនចង់ខ្លាំងមកងើបໄວគ្នាមកលើកក្រោយទៅលេងជាមួយអ្នកណាក៏ដោយបើសិនជាគេវាយកូនណាកូនត្រូវតែវាយវិញហើយបើសិនជាគេជេរក៏ត្រូវតែជេរគេវិញដែរ កុំឲ្យចាញ់អ្នកណាឲ្យសោះស្ដាប់បានទេអីស្រីឯងច្រានយើអា ណាអត់ទៅចាញ់ឈាមចាំងអានោះវាគប់ខ្ញុំអត់មិនក៏គប់ក្បាលកូនយើងហ៎ឯងចាំមើលណាយើងទាំងតរោមកឯងដើម្បីឲ្យមកឯងទទួលខុសត្រូវមកបោះផ្ទះបោះស្រែឲ្យលឿនលឿនទៅសឹកមកសឹកមកដល់ហ្នឹងឯង ក៏វាមិនលឺដែរត្រឹមច្រើនណាវាមិនធ្ងន់ទេក្បាលកូនខ្ញុំបែកបានវាធ្ងន់ឃើញកូនធ្វើខុសហើយនៅកាន់ចាំងកូនទៀតចាកូនមកខ្ញុំចាំត្រូវទៅកាន់ចាំងអញ្ចឹងហើយខែងក្មេងមកលេងជាមួយគ្នាតើអីឯងកាន់ជើងកូនអញ្ចឹងណាបើវាខោជាក្មេងបែបហ្នឹងឯងស្រឡាញ់កូនជ្រុលពេកឯងត្រូវឯងវាជាកូនរបស់ខ្ញុំខ្ញុំដឹងថាខ្ញុំត្រូវធ្វើមកចៃអ្នកឯងគ្មានសិទ្ធិមកបដាបដៅខ្ញុំទេល្អ កូនធ្វើខុសបែបហ្នឹងហើយបើសុំទោសមួយម៉ាត់ក៏យើងមិនខឹងដែរធ្វើមិនដែរគេដូចគ្នាតាកូនខុសហើយនៅមិនចេះបដៅកូននៅកាន់ចឹងកូនទៀតឥឡូវសងខ្សែ8មកសងឲ្យអស់មក ក៏ឈឺដែរអំពើຕົកណាហើយបុករៀមព្រមនៅស្រុកមើលតែមើលសុបាយអីទៅទៅនេះទៅនោះដល់ពេលឈឺវាពិបាកពីណាគេពិបាកតកូនចៅនឹងឯងនេះបុកពិសាបាយទៅធ្វើអាណាគេមកអង្គុយចាំបចុកបុកឯងគេរវល់ការងារគេចត់ដៃគ្រប់តែគ្នានឹងហើយពុកញ៉ាំបាយហើយក៏សម្រាកទៅខ្ញុំឲ្យគេតែទិញថ្នាំឲ្យពុករួចឯង ពោຕົកណារាំងសៃចៅយកទឹកឲ្យតាបន្តិចមកចៅអត់ទេខ្ញុំមិនយាយតែជាខ្លួនឯងលេងតែខ្ញុំជួយជួយធ្វើឲ្យប៉ាមកខ្ញុំបានឈឺមិនចេះចប់បងើទៅយកទឹកខ្លួនឯងមិនរួចទេតែដេកអត់ទៅខ្ញុំមិនយាយទេថាតាងើបអត់រួចទេចៅ បាក់ខ្ញុំណាគាត់ជួយទៅតែឯងទេអញ្ចឹងខ្ញុំក៏ជួយតែឯងដែរធុញជួយរហូតនៅម្នាក់ឯងខ្ញុំមិនដែរជាមួយឯងកុំហើយខ្ញុំខ្ញុំទៅបន្ទប់ខ្ញុំឯងរាំងសីរាំងសីចៅ ជម្រាបសួរពូជម្រាបសួរមីងបាទជម្រាបសួរក្មួយអ่ะគួយទៅណាធំលឿនណាស់ក្មួយថ្ងៃមុនណាតើសោះហ្នឹងតែគុណណាចាំប៉ាណែនាំឲ្យគុណស្គាល់ណានេះគឺពូបុរានេះមានរស្មីបងនោះបងរាំងសីនិងបងកេសីថ្ងៃក្រោយបើកូនឃើញពូមីងនៅខាងក្រៅកូនត្រូវជម្រាបសួរគាត់ផងណាកូនណាចាប៉ា សួស្តីបង Yes hello ក្មេងៗឥឡូវឆាប់ធំហើយឆ្លាតទៀតអូនិយាយចឹង គ្នាខាន់មកលាឯងយូរការងាររកស៊ីបងឯងមិនហើយឥឡូវមិនអីទេគឺធម្មតាតែឥឡូវគ្នាឮថាឯងចំនួនច្រើនណាការងាររកស៊ីផងបែបសល់ច្រើនឥឡូវ គ្នាមិនតន់សល់ទេព្រោះអីតំដាត់ដើមទុនដំបងហ្នឹងប៉ាកូនចង់លេងទូរស័ព្ទកុំអីល្អជាងកូនចាំទៅផ្ទះចាំប៉ាកូនឯងលេងយូរយូរមកលេងពូមីងម្ដងយើងនិយាយគ្នាលេងល្អជាងកូនណាតែគាត់អត់លេងហ្គេមទេចឹងក៏បានដែរតែលេងមកផ្លែតបានហើយ នេះមើលទៅកូនស្គាល់ទេអត់ទេប៉ាចឹងចាំប៉ាប្រាប់ឲ្យកូនចំណាំរូបទុកផងកូនណាចាប៉ានេះគេហៅថាផ្សារអង្គរវត្តផ្សារតព្រំផ្សារព្រះវិហារនិងអប្សរាលខោនខោលហើយគឺជាបៃដងវែងណាកូនឥឡូវប៉ាប្រាប់កូនអស់ហើយតើរូបមួយណាដែលកូនស្គាល់ប្រាប់ប៉ាវិញមើលកូនចាប៉ានេះប្រាសាទអង្គរវត្ត ប្រាសាទតព្រំប្រាសាទព្រះវិហារមខោនខោលអប្សរាចបៃដងវែងឆ្លាតណាស់កូនប៉ានេះចឹងចាំប៉ាប្រាប់ទៅណា ចង់និយាយជាមួយកូនបន្តិចអោះមកអង្គុយនេះសិនមកកូនមករយៈពេលនេះប៉ាឃើញកូនប៉ាទាំងពីរដូចជាប្លែកណាស់ឃើញតែកាន់ទូរស័ព្ទលេងហើយមិនសូវកាន់សៀវភៅរៀនលេងក៏ច្រើនហើយអាការនិយាយស្ដីជាមួយមនុស្សជុំវិញខ្លួនណាពួកកូនណាដោយមិនចេះគួរសមសោះម៉ាក់ហើយនឹងប៉ាមិនបានគិតថា ទង្វើដែលប៉ាម៉ាក់ធ្វើរាល់ថ្ងៃនេះប៉ះពាល់ដល់កូនទេម៉ាក់ស្រឡាញ់កូនមែនតែម៉ាក់ក៏មិនដែលមានពេលអប់រំកូនឲ្យល្អជាងនេះដែរព្រោះម៉ាក់គិតថានៅសាលាមានគ្រូអាចបរៀនពួកកូនកូនបានហើយតែនេះប៉ាហើយនឹងម៉ាក់ក៏មិនដែលបានអប់រំកូនបន្ថែមទៀតដែរបងទើបយល់ថាកូនរបស់យើងមានអាកប្បកិរិយាបែបនេះសោះពួកយើងក៏មានចំណុចខុសដែរពួកយើងជាអ្នកបង្រៀន ឥឡូវទង្វើដែលយើងធ្វើកូនឃើញរាល់ថ្ងៃពួកយើងកូនមិនបានគិតថា អ្វីដែលយើងធ្វើរាល់ថ្ងៃនេះគឺប៉ះពាល់ដល់កូន កូនពួកយើងគេនៅតូចតូច គេងាយទទួលរឿងដែលយើងធ្វើមិនល្អឲ្យប៉ានិងម៉ាក់សុំទោសតែកន្លងមកអត់បានណែនាំកូនអប់រំកូនឲ្យដើរផ្លូវល្អដោយសារតែប៉ាហើយនិងម៉ាក់នេះតាមចិត្តរបស់កូនពេកទៅធ្វើឲ្យកូននេះខ្លាចទៅជាមនុស្សបែបនេះ នេះជាកំហុសប៉ានឹងម៉ាក់ចាប់ពីថ្ងៃនេះប៉ានឹងបង្រៀនកូនហើយឲ្យរំកូនឲ្យកូនទាំងពីរខ្លាចជាក្មេងល្អ អ្នករាល់ថ្ងៃដែលធ្វើវាជាអតិពលដ៏សំខាន់ដល់កូនកូនដែលនៅក្បែរខ្លួនទង្វើទាំងអស់នោះអាចធ្វើជាមេរៀនទាំងល្អនិងមិនល្អដល់កូនកូនអ្នកហើយវាក៏ជាកញ្ចក់បញ្ចាំងឲ្យកូនកូនអ្នករៀនតាមដោយមិនដឹងខ្លួនដូច្នោះឪពុកម្ដាយគ្រប់រូបគប្បីគិតដល់អ្វីដែលខ្លួនបានធ្វើព្រោះអ្នកនឹងបង្រៀនកូនឲ្យខ្លាចជាមនុស្សមិនល្អដោយមិនដឹងខ្លួននៅពេលណាមួយដោយសារសកម្មភាពរបស់អ្នកបានប្រព្រឹត្ត